ដំណាលកាលអង្គព្រះអាយបុត្រស្ដេចត្រង់យាងផុតចាកដំណាក់ក្រោយនោះពំពីជាឯកអង្គ មហេសីត្រង់ភ្ញាក់ចាងតែនទីបំព្រៀងរស្មីភ្លឺស្រាងស្រាង ព្រះនាងត្រង់យាងចាញ់ចលីត្រង់ស្រោព្រះភ័ក្ត្រដោយវរី ស្រេចហើយទេវី ចូលទៅគង់ ព្រះនាងត្រង់ពរាជកុមារ ដោយការប្រាថ្នានឹងចិត្តចង់ញាក់ឡើងងូតទឹកជុំរះអង្គ ហើយត្រង់ប្រដាប់សម្រាប់បត់ស្រាប់តែទាស័យស្រីបំរើ មកក្រាបទូលស្នើញ័រផុតផុតបរិយាយិរាយរាប់ដោយតង់ស្លុតហិតភ័យស្រយត់ហើយថ្លែងថា បពិតព្រះនាងសូមត្រង់ជ្រាបនៅភាពដំណើររាជផងត្រាមិនដឹងជាស្ដាច់ត្រាច់យត្រា បាត់ទៅឯណា ពុំឃើញឡើយ